ចហើយបដិញឡើយស្រលាញ់ប្តីខ្ញុំគាត់ប្តីខ្ញុំទេគុំដំដើមស្នេហ៍មុខស្អាតតែម្ដេចឆ្ងាញ់ប្តីខ្ញុំប្តីខ្ញុំទេសូមនាងដងខ្លួនចេញ ទៅមិនធម្មតាដែរតាគិតអីម្យ៉ាងទៅឆោតដែរចាំមិនហើយកញ្ញាស្អាតខ្ញុំលោលេងទេខ្ញុំចង់ដឹងថាមនុស្សប្រុសដែលមានទំនួលខុសត្រូវវាយ៉ាងម៉េចទៅប៉ាបើម៉ាក់ចេះបាត់ប៉ាដូចប៉ាក្បាត់ម៉ាក់ប៉ាចេះឈឺដែរអត់គេខំមកប្រាប់អូនថាចំការត្រូវខូចខាតអស់ហើយនេះបងកំប្រាប់ណាថាបងអត់មានបានទៅព្រមចំការបងបាក់ភ្នែកបានហើយ Oh my god មិនហត់ស្បែងយើងជាស្រីលុយលាក់ដូចគ្នាហេតុអីយើងមិនបានអីនាងបានអីទៅវិញ នេះបើខ្ញុំសរសើរស្លាកមិននៅឯហ្នឹងក្នុងពិភពលោកនេះមនុស្សដូចប្អូនប្រហែលជាគ្មានទៀតតែបើមានក៏គេសម្រាប់ចោលម្នាក់ ក៏ឆាប់រើចេញពីបន្ទប់ជួលរបស់ខ្ញុំផងហើយនាងក៏ឈប់និយាយបរិហាគេគ្រួសាររបស់ខ្ញុំទៀតខ្ញុំបានសើប្រវត្តិនាងនៅបន្ទប់នេះរួចហើយអ្នកចិត្តខាងនៅបន្ទប់ជួលរបស់នាង គេបានប្រាប់ខ្ញុំថានាងនេះព្យាយាមតាក់ទាញប្តីរបស់ខ្ញុំណែអ្នកបងនិយាយស្រុកបួតិចមែនណាអ្នកបងនិយាយបែបនេះ ដូចជាអ្នកបងកំពុងតែប្រាប់ថាអ្នកបងជាអ្នកបញ្ជូនស្រីចង្រៃនោះអត់មិនធ្វើបាបខ្ញុំត្រូវអត់នេះខ្ញុំគ្រាន់តែប្រាប់ទេណា ពីអាខ្ញុំប្តឹងប៉ូលីសប្តឹងទៅព្រោះថាខ្ញុំអត់បានធ្វើអីផងវាមានតែស្រីថោកទាបតែប៉ុណ្ណោះតែព្យាយាមតាក់តងប្តីរបស់គេហើយតែមកធ្វើជាចរិតត្រឹមត្រូវខ្ញុំមកនិយាយថ្ងៃនេះគឺខ្ញុំមកជាមួយនឹងលុយដែលខ្ញុំនេះប៉ះបើឲ្យនាងហើយឲ្យនាងរើចេញពីបន្ទប់ជួលនេះបើតាមខ្ញុំដឹងណានាងក៏មានសង្សារប្រុសពីរបីនាក់ដែរក្នុងកំឡុងពេលដែលនាងនេះ តាក់តងប្តីរបស់ខ្ញុំអូហូអ្នកបងបកកាយសើបយ៉ាងនេះផងមកបើនាងនៅតែមាត់រឹងទៀតណានាងនឹងគ្មានបានលុយពីខ្ញុំទេសូម្បីតែមកកាក់មិនសិនខ្ញុំយល់ថានាងនេះគឺជាមនុស្សស្រីខ្ញុំជាយាមជួយសម្រួលឲ្យនាងហើយណា ត្រូវតែ live វីដេអូហើយនិយាយរឿងល្អវិញមុនពេលដែលនាងនេះរើចេញពីបន្ទប់ជួលនេះខ្ញុំគួរធ្វើយ៉ាងម៉េចល្អទៅខ្ញុំគួរតែបដូរបំណងដែលខ្ញុំចង់យកប្តីចាយនេះគួរតែយកលុយនេះទៅសាង អ្វីដែលថ្មីយ៉ាងហោចណាស់ក៏ខ្ញុំនៅសមរិទ្ធដែរស្អែកនេះខ្ញុំនឹងខទៅបង្រិទ្ធមើលទៅចាននេះដូចជាមិនស្រួលប៉ុន្មានទេ ខូចតែបន្តិចមានតែស្អីទៅវានឹងជាសះស្បើយហើយតែចាត់ទុកថាជាសំណាងទៅចុះពេលនេះណាលុយឡើងពេញកង់ហើយអាចដីស៊ីចាយបានមកសบายខប់ខប់ សួរអ្នកចូលមើល live ទាំងអស់ខ្ញុំឈ្មោះសូនីដែលមានចេញវីដេអូនិយាយហួងហែងមកស្រីមូលិកានិងប្តីកាលពីថ្ងៃមិញតែខ្ញុំមក live នេះខ្ញុំមានរឿងចង់បកស្រាយតាមពិតទៅ បងនិងប្តីជាមនុស្សល្អតែធ្វើរឿងល្អល្អជាច្រើនបងប្អូនក៏ដឹងខ្ញុំគ្រាន់តែយល់ច្រឡំលើគាត់តែប៉ុណ្ណោះតាមពិតទៅវាជាកំហុសរបស់ខ្ញុំទេបងប្អូនខ្ញុំវាមិនល្អដល់ខ្លួនឯង ដែលតតតងប្រុសដែលមានម្ចាស់ហើយបងប្អូនអាចជាស្ដីថាខ្ញុំក៏បានដែរតែកុំស្អប់កំផឹងខ្ញុំអីណាខ្ញុំក៏ចង់ធ្វើអញ្ចឹងដែរតែធ្វើមិនមកពីខ្ញុំមិនអាចហាមចិត្តខ្លួនឯងបាន មកពីបេះដូងខាងឆ្វេងនេះខ្ញុំគ្រប់គ្រងវាអត់បានខ្ញុំដឹងថាតតតងប្តីគេវាអត់ល្អតែខ្ញុំក៏មិនចង់ធ្វើដែរ ខ្ញុំធ្វើខុសខ្ញុំដឹងខ្លួនឯងធ្វើខុសហើយខ្ញុំកំពុងតកែខ្លួនឡើងវិញខ្ញុំអត់ដូចមនុស្សស្រីមួយចំនួនដែលដណ្ដើមប្តីគេហើយឃើញប្រពន្ធគេអត់ស្គាល់កំហុសទេមនុស្សយើង មានអ្នកណាដែលមិនធ្លាប់ធ្វើខុសទៅបងប្អូន សំខាន់ខុសហើយចេះកែខ្លួនអត់ខ្ញុំមកឡាយនេះ ខ្ញុំបាន មកត្រាម៉ា ធ្វើខ្លួនកំសត់អីទៅបងប្អូន តែក្នុងនាមជាមនុស្សស្រីដូចគ្នាកំសត់គ្នាអីគូទុកឱកាសឲ្យបានកែខ្លួនពីមនុស្សស្រីដូចខ្ញុំខ្ញុំសូមចាំម្ដងទៀតបងប្អូនកុំដោយសារការយល់ច្រឡំរបស់នាងខ្ញុំទៅលើ អ្នកបងម៉ូនីកា ធ្វើឲ្យបងប្អូនយល់ខុសទៅលើគាត់ ហើយស្អប់គាត់ដោយសារតែខ្ញុំធ្វើឲ្យខុសឈ្មោះខ្ញុំក៏អត់សុខចិត្តដែរអរគុណបងប្អូនដែលបានចូលមើលចឹងខ្ញុំសូមបញ្ចប់ live ត្រឹមនេះហើយសូមបញ្ជាក់បងប្អូន ដែលចូលមើល live ថាគ្រួសារគាត់ស្អាតស្អំល្អខ្ញុំទេជាមនុស្សមិនល្អដោយសារខ្លួនឯងខ្ញុំសូមទោសបងមូលលីកានិងបងភក្តីហើយខ្ញុំសូមទោសបងប្អូនទាំងអស់គ្នា សូមជម្រាបលា កុំមកគិតខ្ញុំដោយសារតែស្រីរបស់បងទៅខ្ញុំនេះមិនអាចបង្កើតគម្រោងការធ្វើតែថ្មីជួលបានគម្រោងការខ្ញុំរាប់ឆ្នាំតែខ្ញុំបាច់ទៅជាចំណាយលុយលើវីដេអូមួយនេះបងចាប់បញ្ជីគេនេះក្រៅចុះប្តីខ្ញុំតែខ្ញុំ កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Target Make Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើង ព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសូមកត់ម្ដង ដោយសារតែស្រីរបស់បងទៅខ្ញុំនេះមិនអាចបង្កើតគម្រោងការធ្វើតែថ្មីជួលបានគម្រោងការខ្ញុំរាប់ឆ្នាំតែខ្ញុំបាច់ទៅជាចំណាយលុយលើវីដេអូមួយនេះបងចាំបើជាគេនេះគេអត់ចុះបងសុំទោសលោកអូនលោកគិតថាពាក្យសុំទោសពីម៉ាត់នឹងអាចកែប្រែស្ថានភាពគ្រប់យ៉ាង ឲ្យវាល្អប្រសើរវិញមែនបើបងគិតអញ្ចឹងបងយកពាក្យពីរម៉ាត់ហ្នឹងទុកក្នុងខ្លួនបងវិញចុះបងសន្យាណាអូនបងសន្យាថាបងជប់ក្បត់អូនទៀតហើយបងសន្យាថាបងជប់មានស្រីក្បត់ចិត្តអូនទៀតហើយណា អូនជឿចិត្តបងហើយបើអូនមិនជឿទេបងស្បត់អូនក៏បានដែរ បងស្បត់ថាបើបងមានស្រីទៀតសូមអូនវិនិច្ឆ័យដោយសារគេក្បត់ប្រពន្ធដល់អូនដូចជាអូនចាស់បងឯងនិយាយអីហ្នឹងហើយចុះបើបងធ្វើអត់បានបងមានបញ្ហាដោយសារតែក្បត់សម្ដីខ្លួនឯងឲ្យអូនហើយនឹងកូនធ្វើមិនបងប្រាប់ឯតាបងជួបបាត់អូនទៀតហើយបងនិយាយក៏បងហ៊ានធ្វើហើយ ស្រ័យអូនខ្លាំងបាត់អីអូនកុំរំចាំពេកណាចាប់ណែនតទៅបងនាំយកទៅស្ពែកអង្គលនឹងរឿងល្អល្អចុះក្នុងគ្រួសារយើងបងនឹងធ្វើឲ្យអូនសោកច្រើនជាងយំមកអូនកុំចិត្តសាបងទៅទេ kia ươm ôn hơn Sige Baik yun tamam mo ngay subo bang Alamin pa mo dapat ពេលដែលគេតាក់ទងជាមួយនឹងបងនេះគេគិតថាបងអត់ច្បាស់លាស់ជាមួយនឹងគេគេក៏ត្រូវតែមានប្រុសបំរុងទុកអញ្ចឹងហ្នឹងដោយការតែបងមិនចេះស្មោះជាមួយប្រពន្ធនឹងឯងរឿងបងហើយនឹងខ្ញុំនៅអត់ទាន់ចប់លុយក្នុងកងរបស់បងនេះអស់លេងហើយជាលុយដែលខ្ញុំ ខំសំទុកបងមនុស្សធនាគារបងធ្វើបានល្អប្តីសំឡាញ់ស្រីបបងក៏កំពុងតែទៅជាមួយនឹងប្រុសថ្មីហើយបងនេះលុយនឹងហឹងផងអស់ទៀតព្រោះគាត់បងវែងមួយពេលមិនសំមានឆ្លៀតពេលឆោងយកស្នេហ៍ពីទ្រូងខ្ញុំ ដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះសូមព្យាយាមម្ដងទៀតនៅពេលក្រោយបងទៅមកពីណាបងទៅមកពីមើលការងារអូនមើលការងារបងឯងឥឡូវខំប្រឹងធ្វើការណាដើម្បីគ្រួសារបងត្រូវតែខំប្រឹងបែបហ្នឹងបង អត់ស្អប់ភាពក្រក៏ប៉ុន្តែបងខ្លាចភាពក្រណាអូន មានណាគេដែរធ្វើការឲ្យមកស្មាននឹងទៅមកដល់ផ្ទះហេហើយចោលនេះអីគេហ៎អានឹងស្អីគេអត់មានអីទេបងបងឡើងលើមុននេះបងប្រញាប់អស់កន្លងអូបែរខំប្រឹងធ្វើរឿងអស់ហ្នឹង តោះណាស់ហត់នឿយហ៎ខ្ញុំសុំមួយថ្ងៃបានអត់ព្រោះថ្ងៃនេះខ្ញុំខំប្រឹងធ្វើការប៉ុណ្ណាដើម្បីឲ្យគ្រួសារយើងឆាប់មានបាន មានកិត្តិឈ្មោះមានកិត្តិយសល្អតែបើខ្ញុំប្រឹងតែម្នាក់ឯងគ្រួសារយើងក៏អាចទៅរួចដែរបងក៏ខំប្រឹងដែរអូនអូនក៏បានដឹងដែរបើបងមិនខំស្មានរងថ្ងៃណា ពួកយើងបានប៉ុណ្ណឹងហីអូនអរគុណការជួយបបងហីដែលខំតស៊ូជាមួយគ្រួសារយើងរហូតមកតាំងពីយើងអត់រហូតដល់មានសល់សប្ងៃតែអូនសុំបងសុំចិត្តបងចុះបើឯងជប់មានស្រីបានអត់សួរថាបើតែបើឯងមានស្រីហ្នឹងវាដែរមានលទ្ធផលល្អអត់ វាមានតែបញ្ហា ការដែលយើងក្រយើងមានតែពីរនាក់ឯងយើងខំប្រឹងតស៊ូពិបាកជាមួយគ្នា ធ្វើអីក៏ដោយឲ្យក៏បានលុយខំប្រឹងធ្វើការ អត់ដែរគិតណៃហត់ទេទោះបីពិបាកអ្មេចក៏ដោយតែពេលហ្នឹងពូស្រីអស់នឹងនៅណាហើយជួយបងឲ្យបានខ្លះវានេះកែក្រេក្រោការងារពិបាកកណាក៏ដោយក៏យើងធ្លាប់ឆ្លងកាត់ជាមួយគ្នាញ៉ាំបាយមកប្រអប់ពីនេះក៏យើងធ្លាប់ឆ្លងកាត់មកដែរ ហើយចុះពេលមានបានចាំបាច់អីមានអ្នកទី3ចាំមកជាចែកដែរចុះអូនគិតថាបាយប្រហែលផ្លិចអើយប្តីខ្ញុំតែខ្ញុំសុំកត់ម្នាក់នឹងមួយបានទេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ នេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាននៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់ ត្រាយចែកមានសរុបរបស់អត់ណាប់ដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំតែខ្ញុំសូមកត់ម្នាក់នឹងមួយបានទេគូនណាមកឯងកែប្រែខ្លាំងនៅឋានៈហ្នឹងឯងតែដៃក្រពួកយើងពិបាក តែមើលឯងអត់ដែរក្បត់អូននៅពេលនេះហេហើយចុះដល់ពេលមានបានហើយមិនក៏បើឯងភ្លើភ្លើងពួកនឹងសេលេងនឹងអីអស់អញ្ចឹងគាត់ដល់អូននេះសូមឲ្យម៉ែឯងចុះកំអត់ បញ្ហាសុទ្ធតែមានដំណោះស្រាយតែតម្រាំតែមានដំណោះស្រាយនោះអូនគិតថាពួកយើងប្រហែលជាដាច់ពោះស្លាប់ហើយអត់អីអូន ចាំមកការងារធ្វើណាតលៀងក៏លីឲ្យគេទៅខែបានលុយខ្លះខែគេចិត្តល្អគេអើក៏អីយើងហូបខ្លះណោះអូនអត់ចង់ឲ្យបងឯងពិបាកដោយសារអូននៅថ្នាក់ហ្នឹងទេ ពិបាកដោយសារម្លេះបងស្រឡាញ់បងពេញចិត្តបើបងបបាអូនសុខចិត្តបបាជាមួយបង បងចង់ធ្វើអីអូនធ្វើជាមួយបងអូនក៏ចង់មួយថ្ងៃពេញឯងអូនឯងប្រកាសជាឃ្លានឯងអឺជំនាញដៃមកបបចាំបងបញ្ចុកអូនឯងញ៉ាំណា នេះមកស្អប់នេះយើងហូបពីអ្នកណាទោះវាមិនបានឆ្អែតក៏វាអាចទប់ទល់បានដែរណាឆ្ងាញ់ណាស់ញ៉ាំញ៉ាំទេអូនឆ្ងាញ់ទេបងសុកទេណាបងក៏ញ៉ាំដែរទៅបងប្រកាសទៅឃ្លានហើយបងអត់សូវឃ្លានទេ này thế mà đấy, nanya cai teh mana? Jalan-jalan apa teman? Ba bằng ấy anh em, ông gọi anh em đây, ông chúc nhắm đây. ba bà, chẳng dương nhắm một khi món đó. Chẳng mai nữa, căn là mình được chưa đây? Phấn à. អង្គុយស្រឡាញ់ឆ្លាតណាកូនប៉ានេះអូនលោកទៅសាប់ទីតិនណាចាំទីអូនតាំងខ្លួន រម្មណ៍សិនទៅណាសម្រួលអារម្មណ៍យ៉ាងម៉េចទៅកើតគ្នាពងពិបាកចិត្តណាឯងធ្លាប់ប្តីក្បត់ច្រើនដងហើយ សម្រាប់ឯងវាគឺជារឿងធម្មតាទេ តែ គ្នាធ្វើឲ្យបានដោយឯងទេឯងធ្លាប់មានបទពិសោធន៍ប្តីក្បត់ច្រើនដងឯងជួយប្រាប់គ្នាផងបានទេគ្នាគួរធ្វើមិនល្អទៅណែឯងគិតឲ្យច្បាស់សិនទៅណាព្រោះឯងប្តីប្រពន្ធស្រឡាញ់គ្នារាប់ឆ្នាំហើយកំពុងតែមានរឿងតិចតួចហើយត្រូវធ្វើគ្នា ហើយឯងកុំនិយាយចឹងប្តីឯងលឺបើសិនជាគាត់លឺគាត់ប្រហែលជាខឹងឯងមិនខានទេប្តីគ្នាគេញញឹមញញែមពេលលេងទូរស័ព្ទហ៎មិនមែនធម្មតាធម្មតាឯណាណែឯងកុំចិត្តតែស្មានប្តីផ្ដាស់ឬមើលក៏ឯងនេះមានចិត្តឆេះឆាវខ្លួនឯងដឹងអីកុំគិតច្រើនពេកនាំមកជួយចិត្តខ្លួនឯងទេអាកាគ្នាស្មានតែឯងឆ្លាតខំនិយាយសួរនាំឯងតែមិននឹកស្មានថាឯងល្ងងអញ្ចឹងសោះ ប្តីក្បត់គេអត់បង្ហាញឲ្យឃើញចំចំត្រង់ត្រង់ទេមកពីទុកចិត្តប្តីពេកបែបហ្នឹងអញ្ចឹងតាបានប្តីឯងមានស្រីច្រើនដងដល់ថ្នាក់ហ្នឹង ក្នុងបេះដូងអូនហើយតាបើអាចនៅបានពេញលេញពេលបងហត់អូនអាចជួយច្បាច់ដៃច្បាច់ជើងមើលថែបង បានឃើញមុខបងរាល់ថ្ងៃពេញពេញភ្នែកជីវិតអូនមិនដឹងថា ស្រស់បំប្រងប៉ុណ្ណាតែស្ដាយអូនគ្មានសិទ្ធទេអូនសម្លាញ់កុំទួចិត្តអីបង មានអីចង់ surprise អូនណា អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីប៉ៃល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ នេះគឺជា All Volcano របស់ខ្ញុំអ្នកអាចរកទិញ All Valtin All Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់ ត្រាយចែកមានសរុបរបស់អត់ប្រាប់ដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសូមកូតម្នាក់នឹងមួយបានទេបងនេះគឺជាតនបត្រីដែលអូនធ្វើឲ្យតដៃណាវ៉ាវឡើងតំណងអ៊ំសាក់មួយមើល ឆ្ងាញ់មែនអូនអូយរបស់ដែលជាស្នាដៃរបស់ណៃធ្វើញ៉ាំទៅបងជួយចិត្តញ៉ាំមែនតើបងហ៎អឺបាយបានមើលឯកសារឬអត់ហ្នឹងបាយគិតថាឯកសារហ្នឹងយើងគួរតែកែកងកន្លែងណាឬក៏អត់បើសិនជាមាន ចាំម៉ែជួយផ្ដល់បន្តិចរបស់ឲ្យអូនហ្នឹងណាកុំបារម្ភអីបងមើលចិត្តរួចហើយអូនណាថ្ងៃហ្នឹងអូនឯងមិនបាច់ធ្វើម្ហូបទេតែបើណៃចង់ធ្វើ បងស្ម័គ្រចិត្តធ្វើជាកូនក្បត់របស់ខ្លួនឯងអញ្ចឹងទេ យើងទៅញ៉ាំអីនៅក្រៅក៏បានដែរបងណាមុនហ្នឹង បាញ់កំពុងធ្វើអីគេមិនបានអូនឃើញមួយថ្ងៃនេះទូរស័ព្ទបណ្ដាហើយសាយបណ្ដាអញ្ចឹងអូអត់មានអីអូនបងសប្បាយចិត្តរឿងគម្រោងពួកយើងចេតនាការទៅមុខទៀតណោះ ប៉ុន្តែអូនគិតថាមិនចឹងឯដឹងតាមពិតទៅបើមានអីចង់ surprise អូនហ្នឹងនេះអូនចង់បានអត់ឡាននេះម៉ាក់ប្រែនថ្មីណាបានឯងចង់បានណាចាំបងដកឲ្យណាបងណាអូនគិតថាពួកយើងណាអត់គួរចាយដូចខ្ជះខ្ជាយទៅលើរបស់អត់ប្រយោជន៍ទេ ព្រោះពួកយើងត្រូវប្រកបប្រកើតលុយដើម្បីយកលុយហ្នឹងណាទៅវិនិយោគទុនជាមួយនឹងក្រុមហ៊ុនថ្មីថ្មីទៀតណាឡានថ្មីរបស់បារ៉ែនអ្នកណាណាក៏គេចង់បានដែរតែមុននឹងចង់បាននឹងយើងក៏ត្រូវគិតគូរមុនដែរថារបស់ណាចាំបាច់អ្វីដែលគួរទិញបើសិនជាបងក៏តែខ្ជះខ្ជាយអញ្ចឹងតែថ្ងៃក្រោយទៅអាចនឹងមានមិនការទៅ បងពិតជាសំណាងដែលមានប្រពន្ធល្អដូចអូន ចេះគិតគូរបានយ៉ាងល្អអន់ដូចអូនបាទអញ្ចឹងបើនៅធ្វើការចោះអូនសូមមកធ្វើម្ហូបសិនពួកយើងណាត្រូវចេះសំចៃមិនថាពួកយើងនេះមានដល់កម្រិតណាក៏ដោយក៏ពួកយើងត្រូវតែចេះត្បិតត្បៀតដែរបាទប្រពន្ធសម្លាញ់អញ្ចឹងអូនទៅណា អត់ជួយបងតិចមកមួយគេយឺអូនប្រពន្ធសម្លាញ់បោកជួយប្តីតិចមកណាកោះត្រូវអីចាំស្អែកផឹកជាមួយគ្នាណាអូយបងមួយគេបងសម្បងក៏បានដែរនេះជួយបោកជួយបងតិចមើល ទូអូនឲ្យបងគេលឺស្រងក៏បងព្រមណាណាអូនណាចាសំណប់ចិត្តអូនបងទៅរកអូនឥឡូវបានអត់នេះប្រពន្ធបងធ្វើបាបបងឲ្យបងគេនៅក្រៅផ្ទះទៀតហើយមែននេះប្រពន្ធបងដាច់ចិត្តដល់បងម៉េះ អូនអត់យល់សោះបងគួរឲ្យស្រឡាញ់ចឹងប្រពន្ធបងមិនគួរណាស់ហ៊ានធ្វើអញ្ចឹងចឹងដាក់បងទេ បងមកកាន់តែឆាប់កាន់តែល្អអូនរងចាំណាសំណាប់ចិត្តអូន ប្រពន្ធបងគេឆែកឃើញបងឆាតជាមួយអូនអត់អីទេណាសំណាប់ចិត្តហើយនេះយើងខានធ្វើអីប្លែកប្លែកជាមួយនឹងគ្នាយូរដែរហើយបើបងមកអូនស្វាគមន៍បងជានិច្ចណា មើលថែបង ថ្នាក់ថ្នមបងឲ្យសុបាយអត់ឲ្យតោះចិត្តទេណាសំណាប់ចិត្តអូន ប់អូន អូន ត្រូវតែថាបងវិញ បានស្មារភាពគ្នា យប់មិញបងបានធ្វើឲ្យអូនមានសេចក្តីសុខខ្លាំងណាអូនចង់ធ្វើរឿងបែបហ្នឹងជាមួយនឹងបងរាល់ថ្ងៃទោះពេលនេះអូនមិនដឹងខ្លួនថាមានតំណែងអ្វីនៅក្នុងចិត្តបងក៏ដោយ អូនមានតំណែងពិសេសនៅក្នុងបេះដូងបងត្រឹមជាប្រពន្ធលួចលាក់ អាចកំដរបងមកស្រឡាញ់អូនប៉ុណ្ណឹងក៏គ្រប់គ្រាន់ដែរមានមុខស្ពន់ណាអូនតែអូនខ្លាចខ្លាចថាថ្ងៃណាមួយ បងនឿយណាយអូនឈប់រវីរវល់នឹងអូនហើយដោះដៃអូនចោលហើយចាប់ទុកអូនជាហាសរ៉នយូរយូរម្ដងអត់មានរឿងនឹងកើតឡើងទេអូន អូនខ្លាចបុនរសាចិត្តបែបនេះដែលឆ្លាញ់អូនរហូតដល់សម្រាប់ទឹកមុនបើមានរឿងបែបហ្នឹងកើតឡើងអូនសុខចិត្តស្លាប់មិននិយាយចឹងអូនព្រោះអូនអត់អាចរស់ដោយគ្មានបងបានអូនមិនមែនជាអាហារសម្រាប់បែបធម្មតាដែលគិតចង់ញ៉ាំក៏ញ៉ាំ តែអូនជាហាបីពេលដំបងចង់ញ៉ាំហើយអត់អាចអត់បានទេបើបងអត់ញ៉ាំបងអាចមានបញ្ហាកាពះ អូនគឺជាហាឆ្ងាញ់ដែលបងចង់ញ៉ាំរហូតព្រោះអូននៅក្មេង ហើយកែរឿងបែបនេះអូនអាចធ្វើបានគ្រប់យ៉ាង តាមតម្រូវការបងណាសំណប់ចិត្តអូន បងអាអូនឃើញទូរស័ព្ទម៉ាក់ថ្មីចេញ អូនចង់បានមិនខ្លាំងចាប់មករីឲ្យណាស្នត់ចិត្តបើធ្វើជាស្រីដែលហ៊ានយកប្តីគេ តែមិនខ្លាំងប្រពន្ធដើមអាចនឹងញញឹមមិនកាត់ទុកបានណាមិនសមនឹងឈ្មោះជាស្រីប្តីគេសោះ តតែលេងអីខ្លាំងខ្លាំងលក្ខណៈបែបចំចំចំបេះដូងប្រពន្ធដើមឲ្យវាឈឺវេទនាខ្លះទៅស្បាយសួស្តីបងមលីកាថ្ងៃនេះខ្ញុំមកបងភិក្តីដោបរិយាកាសនៅក្នុងឡាន ដើម្បីផ្លាស់ប្ដូរអារម្មណ៍ឲ្យវាប្លែកសង្ឃឹមថាបងស្រីកុំខឹងអីណាប្តីខ្ញុំទេ ខ្ញុំមិននឹកស្មានថា បងអត់ឃ្លានហើយថោកទៀតដល់ថ្នាក់ហ្នឹងឯងនេះសូមមិនដល់នៅក្នុងណាក៏បងអាចធ្វើរឿងអន់ហ្នឹងកើតដែរបងតែចង់ឃើញតាម៉ាក់ឆ្លោះគ្នានេះបងប្រាក់ក្តីមកលឿនម៉េះឬមួយក៏ចង់សុប្រៃនេះបងប្រាក់ក្តីមកលឿនម៉េះប្រហែលជាមានអីហើយណោះអូនជប់តាក់តងប្តីបងបងទៅ ងាយម៉ែបងចូលមកប្រាប់ឲ្យគេឈប់តាក់តងត្រង់ត្រង់មិនសบายទៅ នេះប្រពន្ធបងឥឡូវហ៊ានធ្វើដល់ថ្នាក់ហ្នឹងផងអើយខ្ញុំអង្វរក៏បានសូមកុំមករុំខាន ចហើយបដិញឡើយស្រលាញ់ប្តីខ្ញុំគាត់ប្តីខ្ញុំទេគុំដនដើមស្នេហ៍មុខស្អាតតែបដិញឆ្ងាញ់ប្តីខ្ញុំប្តីខ្ញុំទេ